សមត្ថកិច្ចចុះបង្ក្រាបអាជីវកម្មជួញដូរផ្លូវភេទមួយកន្លែងក្នុងខេត្តព្រះសីហនុគាត់ខ្លួនបានមនុស្សយ៉ាងច្រើនសុទ្ធតែជាស្រីស្អាតជនជាតិចិននិងជនជាតិផ្សេងផ្សេងគ្នាក្រុមព្រះសីហនុនៅពេលកណ្ដាលត្រៀតយប់ថ្ងៃទី16ខែកក្កដា2020នេះនគរបាលបានឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់ប្រកបអាជីវកម្មជួញដូរផ្លូវភេទរបស់ជនបរទេសមួយកន្លែងនៅចំណុចភូមិភាវ ក្នុងសង្កាត់លេខ2ក្រុងបរសេនុដែលក្នុងនោះមនុស្សប្រុសស្រីជាង30នាក់ជាជនជាតិបរទេសទាំងអស់មានដូចជាជនជាតិចិនជនជាតិវៀតណាមនិងជនជាតិរុស្ស៊ីជាដើមត្រូវបាន ខត់ខ្លួននាំយកមកសាកសួរនិងចាត់ការបន្តតាមនីតិវិធីប្រតិបត្តិការនេះចូលរួមពីកម្លាំងនគរបាលជំនាញប្រចាំការជួញដូរមនុស្សនិងការពារអនេតិជនស្នងការនគរបាលខេត្តនិងនគរបាលមូលដ្ឋាន ដឹកនាំសម្របសម្រួល ផ្លូវច្បាប់ពីលោកលឹមប៊ុនហេងព្រះរាជញាអមសាលាដំបងខេត្តប្រសែននោះបាទតាមលោករស្នីទេវិសាលបានឲ្យដឹងថានគរបាលក្រុងប្រសែននោះធ្វើការចុះបង្ក្រាបនេះក្រុមបញ្ជាផ្ទាល់ពីលោកឧត្តមស្នីតូជុនរិនស្នងការនគរបាលខេត្ត នឹងក្នុងនោះក្រៅពីខាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជាច្រើនអ្នកនគរបាលក៏បានដកហូតបទោឋានមួយចំនួនហើយទីតាំងអាជីវកម្មជួញដូរផ្លូវភេទនេះក៏ត្រូវបានសមត្ថកិច្ចបញ្ជាឲ្យបិទផងដែរ